បាទសូមជម្រាបសួរបងប្អូន បាទថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីរបៀបប្លុក take it different ការ take រូបភាពរួមក៏ take ផ្សាយពាណិជ្ជកម្មផ្សេងផ្សេងអឺមកយើងបាទអរ picture របស់យើងនេះគឺមានអ្នកដែល tag ឲ្យគឺច្រើនអញ្ចឹងចូលនៅក្នុង picture របស់យើងគឺយើងចូលនៅក្នុងនេះមកបាទ ហើយយកពាក្យ setting setting ហើយគឺ timeline and hacking បាទហើយនៅក្នុងនេះគឺយើងអាចនរណាម្នាក់អាចខុសនៅលើ timeline របស់យើងបានន័យថានរណាម្នាក់អាចខុសនៅលើ timeline របស់យើងអញ្ចឹងមាន friend អញ្ចឹងយើងប្លុកវាចោលមកបើណាថាយើងឲ្យឃើញតែខ្លួនឯងទេតា ក្នុងនេះគឺយើងដាក់យកនេះបបាទ close ហើយនៅក្នុងនេះក៏ដូចគ្នានៅណាអាចឃើញអ្វីៗគ្រប់យ៉ាងនៅលើនេះគឺជារូបភាពបាទគឺជារូបភាពដែលគេអស់ហើយ take ឲ្យនេះជាច្រើន ចង់បិទបាទនៅកន្លែងក៏យើងយកដូចគ្នានៅ close only នេះគឺយើងត្រូវការយកដូចគ្នាគឺ only ដូចគ្នាថា what you can see other post on your timeline បាទគេថា tag មកយើងខុសឯនៅលើ timeline របស់យើងគឺយើងអត់ឃើញទេគឺឃើញស្អាត như thế này mình viên đã bỏ được rồi và cái các bạn nhìn được khả năng ប្រសិនវីដេអូនេះបាទគឺត្រូវបានបញ្ចប់អឺមុននឹងបញ្ចប់ខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់ដែលបានចំណាយពេលក្នុងការតាមដានហើយនៅ research វីដេអូរបស់ខ្ញុំនេះហើយប្រសិនបើបងប្អូនមាន ការចម្ងល់ឬឆ្ងល់នៅក្នុងការបិទ timeline ហើយនឹងការ take រូបភាពពី friend របស់យើងទាំងអស់អញ្ចឹងសូម comment នៅក្រោមវីដេអូហើយនឹងសូម subscribe នៃវីដេអូនេះផងបាទ ហើយមានការចូលចិត្តឬមិនចូលចិត្តគឺសូម like ឬមួយក៏ dislike បាទសូមអរគុណ